ហើយយើងមកវាស់ទ្រុសទ្រុសហ្នឹងហើយវាស់ទ្រុសទ្រុសហ្នឹងហើយក្រោយពីខ្ញុំបានបាន កត្រាក់វាបានបុកអំពីវាជួសជុលវានិយាយខ្លីៗហ្នឹងសួស្តីបាទបងប្អូនបើបានទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនឹងសញ្ញាបណ្ដឹងដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Haritin ជំរាបសួរបាទជំរាបសួរបងប្អូនជំរាបសួរហ្នឹងហើយថ្ងៃនេះមកតេស្តបាទមកតេស្តម៉ាស៊ីនបាទម៉ាស៊ីនជួសជុលអាគុយប្រភេទខ្នាតធំបងប្អូនហ្នឹងហើយមានបងប្អូនយើង បាទកំងមកពី3គ្រឿងបាទឥឡូវទៅខ្ញុំកំងមកបាន2គ្រឿងសិន2ឈុតបងប្អូន2ឈុតហ្នឹងហើយនៅមួយគ្រឿងទៀតប្រហែលជាមកដល់ល្ងាចហ្នឹងមកនេះម៉ោងប្រហែលជា បាទម៉ោង2ជាងហើយម៉ោង3បាទម៉ោង3មកមួយគ្រឿងទៀតបាទ ហ្នឹងហើយពួកយើងកំងអត់ត្រង់អត់ត្រង់ពេលគ្នាហ្នឹងហើយអូខេថ្ងៃនេះបាទសូមធ្វើវីដេអូខ្លីៗហ្នឹងហើយមកបង្រៀនពីការជួសជុលបាទពីការប្រើប្រាស់បាទប្រើប្រាស់អឺវូលីននីមួយនីមួយក្នុង បាទក្នុងម៉ាស៊ីននេះបាទឧបករណ៍នីមួយនីមួយហ្នឹងហើយហើយមួយទៀតបាទបងប្អូនហ្នឹងហើយក្នុងការជួសជុលអគុយបាទហើយចង់និយាយថាបាទចង់បន្ថែមបន្តិចបាទទូប្រភេទនេះវាវាវាប្រភេទ ប្រភេទបច្ចេកទេសថ្មីបងប្អូនបច្ចេកទេសថ្មីឥឡូវហ្នឹងគឺមានការចេញជាគេហៅជាกระดาษរ៉ាប់រងបាទគេគេជួសជុលអាគុយបានមែនបាទពោវាមានប្រភេទភ្លើងបាទភ្លើងខ្លះនៅក្នុងហ្នឹង គេហៅភ្លើងភ្លើងវេលាយបើថាជាទូទៅទូយើងទូទៅហ្នឹងគឺជាសាអាគុយតែម្យ៉ាងទេគាត់ទៅប្រទេភ្លើងបាទប្រទេភ្លើងទៅផ្ញើនៅក្នុងអាគុយណាបងប្អូនណាតែអានេះវាយកភ្លើងទៅផ្ញើផង ហើយនឹងវាចូលទៅមលាយអាសិចបាទកម្រដែលចាប់ក្បាលអាគុយនឹងអីចាប់ផ្លាកអាគុយនឹងផងបងប្អូន បាទធំធំដែរហ្នឹងហើយវាមុខមាត់ប្រហែលជាដូចប៉ុស្ផ្សារយើងនឹងឯងតែជាការពិតវាមិនមែនជាប៉ុស្ផ្សារទេណាបងប្អូនណានេះបាទមានឧបករណ៍សេរីមានវ៉លមានអំពែបាទមានទីសង្ទ័រហ្នឹងហើយហើយមានវាស់អំពែប្រភេទជាមជុលដើម្បីគេឲ្យយើងមើលឃើញ ពេលវាធ្វើការហ្នឹងមិនខ្មិចបាទហើយនឹងបដូលនេះគេប្រើបដូលប្រភេទពួកអាប៉ុស្ផ្សារយើងដែរណាបងប្អូន នឹងហើយបាទនឹងហើយការជួសជុលបាទយើងត្រូវមានអីខ្លះបាទ3យ៉ាងទី1គឺគឺម៉ាស៊ីនបាទម៉ាស៊ីនជួសជុលម៉ាស៊ីនបាញ់បាញ់រំលាយទឹកអាស៊ីតហ្នឹងបាទនឹងហើយទី2យើងត្រូវមានបាទប្រອດបាទប្រອດវាស់ទឹកអាស៊ីតខ្នងគុយបងប្អូនអូខេនេះទីទៀតបាទហើយទី3យើងត្រូវមានបាទម៉ាស៊ីនវាស់ CCA របស់អាគុយមុនយើងជួសជុលយើងប្រើម៉ាស៊ីនវាស់វាសិន នឹងហើយពីរយ៉ាងហ្នឹងបាទម៉ាស៊ីនវាស់ CCA ហើយនឹងម៉ាស៊ីនអឺមិនម៉ាស៊ីនទេហើយនឹងអាប្រອດវាស់ទឹកអាសិចហ្នឹងបាទហើយតែអញ្ចឹងយើងវាស់មុនពេលហ្នឹងមុនយើងជួសជុលហ្នឹងមុននឹងយកទៅកាប់វាចាប់បញ្ជាប់ជាមួយក្បាលអាគុយដើម្បីជួសជុលហ្នឹងបាទយើងវាស់ឲ្យហើយដើម្បីយើងចាំបាទយើងចាំយើងចាំប្រភេទថាអាគុយហ្នឹងគុណភាពប៉ុណ្ណាអីប៉ុណ្ណីអញ្ចឹងហើយតែអញ្ចឹងហើយពេលយើងជួសជុលមកសបកទៅយើងវាស់ទឹកអាសិចមើលតើវាឡើងបានបាន កម្រិតណាលេខណាដែលថាយើងបហៈប្រហែលនឹងអាគុយអាគុយថ្មីបាទហើយមួយនេះយើងវាស់ CCA ហើយនឹងវាស់កម្លាំងអំពែវាស់វ៉លរបស់វាបាទហ្នឹងហើយបាទខ្ញុំហែកហើយខ្ញុំដកឲ្យមើលបន្តិចវារៀងវាមានថងមានអីដាក់ទៀតបងប្អូនហ្នឹងហើយតែជាជាទូទៅទៅអាម៉ាស៊ីនវាស់ CCA នេះយើងប្រើបាទយើងប្រើម៉ាស៊ីន ម៉ាស៊ីនប្រភេទមិនក៏បានដែរតាមតែបងប្អូនស្ទាត់ហ្នឹងហើយអានេះខ្ញុំគិតថាខ្ញុំកំងអានេះឲ្យបើតិជនបងប្អូនយើងដែលកំងហ្នឹងគឺខ្ញុំគិតថាប្រភេទនេះវាវាវាហាងល្អបន្តិចដែរមើលទៅមុខមាត់វាស្អាតបាទហើយនេះមានការប្រាប់ពីបាទពីអំពែអាគុយវាស្មើនឹង CCA ប្រមាណបាទដូចជាអាគុយប្រមាណ45អំពែ CCA វា400បាទ400 CCA អីចឹងណា នឹងហើយ100 ampere ខ្ញុំមើលអត់ទៅឃើញដែរណានឹងហើយមក200 ampere វាស្មើនឹង CCA 995 CCA អញ្ចឹងនេះគេប្រើ CCA តែវាសេអក្សរកាត់នៅក្នុងម៉ាស៊ីននេះវាប្រាប់ថាវាសេតែអក្សរ A ហ្នឹងបើយើងអត់យើងយល់ច្រឡំយល់ច្រឡំថា ampere មិនអញ្ចឹងណាតានេះវាប្រាប់ថា CCA បើអូខេយើងត្រូវមាននឹងហើយជាដំបងបាទខ្ញុំមកតេស្តបាទឥឡូវខ្ញុំសូមទុកតា មួយមុខមួយយ៉ាងបានហើយដើម្បីខ្ញុំតេស្តអាគុយនេះហើយខ្ញុំនឹងប្រាប់វិធីប្រើម៉ាស៊ីនហ្នឹងបាទឲ្យតិជនបងប្អូនដែលតែគាត់កំងហ្នឹងដឹងផងបាទអូខេខ្ញុំសូមបិទវីដេអូហើយខ្ញុំនឹងជូនឧបករណ៍ដែលថាយើងអត់បានប្រើនេះទៅទុកសិនបាទខ្ញុំទុកតាំងក្រៅនេះមួយបាទអាគុយហើយនឹងប្រອບបាទហើយនឹងម៉ាស៊ីន wash CCA បាទដើម្បីតេស្តឲ្យបងប្អូនយើងមើលបាទខ្ញុំបិទវីដេអូមួយផ្លេតសិនបាទអូខេបាទបាទបាទហ្នឹងហើយខ្ញុំបានបាទរៀបចំ ឧបករណ៍មិនប្រើទៅទុកសិនបើកុំឲ្យវាពេញច្រើនហ្នឹងញ៉ែញ៉ៃមើលអត់ទៅយល់បងប្អូនហ្នឹងហើយបើខ្សែនេះគឺវាខ្សែខាងសាកអាគុយហ្នឹងបងប្អូនណាមានតកាប់ពណ៌ខ្មៅហើយនិងពណ៌ក្រហមហើយនឹងគល់ខ្សែនេះមានពណ៌ក្រហមហ្នឹងហើយពណ៌ក្រហម គឺមានន័យថាមុខរូបសញ្ញាដែលថាដាក់ខាងបោកអញ្ចឹងណាបងប្អូនបាទអូខេអានេះគាត់ថាពន្យល់បន្ថែមតិចតួចបាទកុំឲ្យ ច្រឡំបាទអូខេឥឡូវយើងចាប់ដើមតែម្ដងខ្ញុំបានត្រៀមឧបករណ៍អស់ហើយដែលត្រូវការប្រើនៅក្នុងពេលជួសជុលអាគុយនឹងបាទ3យ៉ាងហ្នឹងបាទម៉ាស៊ីន wash CCA ហើយនឹងប្រອດ wash ទៅអសិអាគុយហើយនឹងម៉ាស៊ីនជួសជុលជាសំខាន់ បាទខ្ញុំចង់បញ្ជាក់នេះបន្តិចបាទប្រອດនេះបងប្អូនមើលឃើញណាអឺឈប់ហ្នឹងហើយប្រອດនេះពេលយើងវាស់ទៅយើងដឹងថាអាគុយថ្មី បាទអាគុយថ្មីគឺគុយគុណភាព100%ហ្នឹងចឹងមានន័យថា អានេះវាមិនដែលមកបាទទឹកអាសិចបើនៅចំមកកន្លែងរវាងអឺពណ៌បៃតងហើយពណ៌សហ្នឹងគឺវាល្អបាទហើយកាលណាទឹកអាសិចវាមកនៅនៅពណ៌បៃតងហើយអង្គុលគល់បន្តិចហ្នឹងគឺមានថាទឹកទឹកអាសិចហ្នឹងវាប្រែជ្រុលហ្នឹងបងអូនហើយបើថានៅពណ៌សគឺមានន័យថាទឹកអាសិចហ្នឹងចាប់ដើមសាប បាទធនកដាលបើថាវាឡើងមកក្រហមក្រហមហ្នឹងនេះកាន់តែយ៉ាប់មែនតើណាអត់មានទឹកអាសិចសោះហ្មងហើយអញ្ចឹងមានន័យថាគុណភាពអគុយហ្នឹងកាន់ភ្លើងអត់បានទេ បាទអូខេនេះបញ្ជាក់បន្តិចហ្នឹងហើយឥឡូវកុំអោយខូចពេលវេលាបាទឥឡូវខ្ញុំចកសាកទើបសាកអគុយនេះហ្មងអគុយនេះវាខូចដែរការសាមុនខ្ញុំធ្វើវីដេអូសាហើយតែខ្ញុំក៏ដាក់ចោលវាយូរទៀតបាទអត់បានសាកវាទេឥឡូវខ្ញុំបានហ្នឹងហើយសាកវាស់ហ្មងទៅកុំអោយខូចពេលវេលាហ្នឹងហើយដាក់ចុះក្រោមសិនបាទយ៉ាងប្រញាប់បន្តិចបាទខ្ញុំត្រូវធ្វើការបាទតេស្តវាយ៉ាងច្រើនយ៉ាងបាទ ហើយខ្ញុំនឹងវាស់រួចខ្ញុំនឹងប្រកាប់ទឹកអាសិចនេះចោលហ្នឹងហើយហើយខ្ញុំក៏ដាក់ទឹកយើងទូទៅហ្នឹងបាទទឹកទយោក៏ដែរបាទទឹកទឹកយើងហូបទូទៅហូបបានហ្នឹងបានហើយគឺចង់និយាយថាទឹកអាប្រភេទទឹកទឹកសម្រាប់ចាក់អគុយហ្មងបាទទឹកបរិសុទ្ធសម្រាប់ចាក់អគុយហ្នឹងវាថ្លៃណាស់តែអញ្ចឹងដែលគេលក់មកឲ្យយើងមកដបរាំងថោកថោកហ្នឹងគឺមានន័យថាទឹកសុទ្ធជាងទូទៅនឹងឯងបាទឥឡូវចាប់ដើមវាស់បាទ អូខេបាទបងហ្នឹងហើយក្រហមចុងផុតមានន័យថាទឹកអាសិចហ្នឹងសាបហើយទឹកអាសិចហ្នឹងសាបដោយសារអាគុយហ្នឹងវាអត់វាវាអត់កាន់ភ្លើងនឹងឯងវាអត់បានបាទវាមិនកម្រទឹកអាសិចជាប់នឹងផ្លាកអាគុយហ្នឹងហើយហើយបាទអាគុយនេះខូចទាំងអស់បងប្អូន ហ្នឹងហើយអញ្ចឹងខ្ញុំមានន័យថាខ្ញុំចាក់ទឹកអាស៊ីតហ្នឹងចោលសិនហើយខ្ញុំដាក់ទឹកបាទទឹកទូទៅឲ្យមកឲ្យមើលអូខេហ្នឹងហើយកុំឲ្យខូចពីលាយយូរខ្ញុំយកអគុយទៅចាក់ទឹកចោលសិនខាងក្រៅបាទមកចាក់ក្រោយផ្ទះនេះបាទ ខ្ញុំកាត់ចោលសិនអូខេខាងនេះបាទក្រោយផ្ទះគឺវាមានទឹកពេលទឹកសមុទ្រវាឡើងមកវាមានទឹកបាទតែចឹងខ្ញុំចាក់ចោលនៅណែបាទអឺចប់កាប់មកចេះយកអីកលវាចាក់តែហ្មងតែ នឹងអាគុយវាខូចហើយដែរខ្ញុំយកដុំថ្មកោយទៅបន្តិចគេខ្ញុំកាន់ដៃតិចសិនវាដៃម្ខាងហ្នឹងហើយខ្ញុំបាត់វីដេអូសិនបងប្អូនហ្នឹងហើយចាំខ្ញុំមកយកអាគុយទៅចាក់ទឹកឲ្យមើលអូខេបងប្អូនឥឡូវខ្ញុំបានចាក់មកមកសបកធំតែហ្នឹងហើយមកមើល អស់នៅហើយខ្ញុំនឹងយកទឹក ទឹកទយោនេះបាទទឹកទយោហ្នឹងបាទយកទឹកទយោចាក់វា បាទកុំទៅខ្វល់ទឹកគេលួមឲ្យយើងក៏មិនមែនទឹកថាអីបកសុទ្ធសម្រាប់ចាក់អាគុយដែរអុយអឺអូខេបាទហ្នឹងហើយបាត់ទឹកសិនទឹកបាញ់តណែតណាបងប្អូនហ្នឹងហើយ giờ mình chạo gì á ừ. ok đang ngày lấy nhìn vừa cười nâng từ từ quỳnh từ người mục tiêu là người <coughs> thu vốn tàng vốn bạn này sơn và អើតចាប់ដើមវាស់ទឹកអាសិចសាថ្មីមិនវាស់ទឹកអាសិចទេវាស់ទឹកតាទេហ្មងនោះអូខេហើយជាមើលអាទឹកតាទេហ្មងនោះបាទលេចអស់ហើយឥឡូវជាបាក់ចុះវិញដូចគ្នាហ្នឹងឯងបងប្អូនយើងបាច់បោះច្រើនអូខេ ហើយចង់និយាយថាពេលយើងជួសជុលអញ្ចឹងដែលជួសជុលយើងចាប់គៀបសាកវាមកសបកអញ្ចឹងទៅយើងមកវាស់ទឹកអាសិចហ្នឹងវាចាប់ដើមប្រៃប្រៃប្រៃឡើងវិញអញ្ចឹងអញ្ចឹងមានន័យថាវាមិនលាយផ្លាក់លាយទឹកអាសិចបានហ្នឹងហើយដែលជាប់បាទឥឡូវខ្ញុំយកឧបករណ៍វាស់ CCA នេះចាប់មកមកឃើញអត់ឃើញអត់ចេះ ខ្ញុំបកនេះតិចចុះបិទនេះសិនអូខេចុច enter មួយ កំពុងស្កេនហើយបានចេះ 3A30 39អូមហើយចុចចុះមកក្រោម12វ៉ុលធម្មតាជាទូទៅវ៉ុលវាឡើងបានហើយ12វ៉ុលណាបងប្អូន គួយខូចគួយឡើងវល់ដែរអាហ្នឹងចឹងមានន័យថាអ្នកខ្លះយើងវាស់តែចំនួនភ្លើងវាស់តែភ្លើងទៅថាអើភ្លើងមាន12វ៉ុលតែការពិតកម្លាំងខាងក្នុងវាអត់មានបងបាទនេះខ្ញុំចុចមកមួយទៀតអឺ72 72 CCA ហ្នឹងហើយបងប្អូនគឺអាគុយប្រភេទនេះវាយ៉ាងហោចណាស់ក៏2 បានគេគេសេថា150តែការពិតខ្ញុំវាយតែ100ចុះវា380 CCA បងប្អូនហ្នឹងហើយឥឡូវមកចាប់ដើមបាទអានេះប៉ុណ្ណឹងណា72ហ្នឹងហើយអូខេមកចាប់ដើមសាកវា បាទបងប្អូនមុននឹងយើងបើកម៉ាស៊ីនហ្នឹងហើយគេប្រាប់ថាមុនយើងបើកម៉ាស៊ីនពួកនេះ យើងត្រូវបិទកុងតាក់បិទ volume ទាំងអស់នេះមកក្រោមទាំងអស់ហ្នឹងហើយបាទបិទទាំងអស់គេប្រាប់មកអញ្ចឹងណា ការពារបាទខ្សែនេះវាប៉ះគ្នាទៅវាអាចញ៉ាំគ្រោះថ្នាក់ដល់ម៉ាស៊ីនបាទហើយតែអញ្ចឹងយើងគៀបពណ៌ក្រហមមុនបាទគៀបពណ៌ខ្មៅមុនអើខ្មៅក្រោយតាមក្រោយទៅហ្នឹងហើយ អានេះកុងតាកបាទឌីសង់ទ័រមួយនេះសម្រាប់បើកភ្លើងបញ្ចេញមកទៅអាគុយណាបាទហើយនឹងមានកុងតាកនៅក្រោយគូតមួយទៀតបងប្អូននេះអូខេម៉ាស៊ីនដើរហើយបាទម៉ាស៊ីនដើរហើយហ្នឹងហើយឥឡូវខ្ញុំបើកឌីសង់ទ័រសម្រាប់បញ្ចេញភ្លើងឲ្យអាគុយ បាទឥឡូវភ្លើងបាទអានេះយើងស្រេយើងស្រេយើងស្រេភ្លើងផងបាទស្រេវល់ផងស្រេអំពីផងហ្នឹងហើយស្រេដាក់ម៉ានអីម៉ានចឹងទៅហ្នឹងហើយហើយមើលម្ជុលនេះបាទម្ជុលនេះក៏អត់ទាន់ដើរទេហើយចាំមើលវិធីវាធ្វើការសាកអគុយបងប្អូនវាមិនសាកដូចភ្លើងយើងទូទៅទេណាហើយយើងស្រេនេះឡើងមក វាបុកបាទវាបុកម្ដងម្ដងមើលជុលឃើញដែរបាទហើយអានេះយើងការពារកុំការពារកុំឲ្យអំពែវាបុកលើសឥឡូវយើងសេរីណាប្រហែលអំពែយើងសេរីថាបាទហើយយើងសេរីអានេះក៏បានដែរបាទវានឹងបុកភ្លើងបងប្អូនហើយចង់ឲ្យវាបុក ឲ្យឲ្យវានៅបុកអំពីហើយចង់ឲ្យវាបុកញាប់យើងកាច់អានេះទៅ3 step 4 step ឡើងលើហ្នឹងទៅវាបុកញាប់ដែរវានៅជួសជុលអូនហើយបើយើងសេរីអានេះបាទហើយយើងដាក់មកទៀតតិចទៅហ្នឹងហើយមើលវាធ្វើការពេលបញ្ជុលឡើងគឺមានន័យថាវាកំពុងបុកឥឡូវតែ7 7ជាងហើយខ្ញុំសេរីឡើងទៀត បាទ30អំពែមើលបោកហើយឃើញទេបងពេលយើងសេរីទៅយើងឃើញហើយយើងឃើញព្រឹត្តិកម្មវាហើយវាវាធ្វើការមិនខ្លះឥឡូវវាបុក20បុក30បាទ30អំពែ យើងមើលនេះទៅវាឡើងដល់ដំណាហ្នឹងហើយហើយនេះយើងសេរីឲ្យវាបុកយឺតយឺតបាទដូចថាវាធ្លាក់វាធ្លាក់មកវាវាសម្រាប់វាសម្រាប់យូរជាងបុកណាបាទនេះសាច់យើងសេរីទេបាទអានេះវាបុកទៅវាបុកទៅយូរជាងសម្រាប់តិចជាងអាហ្នឹងណាសេរីម្នាក់ពាក់កដាលក៏បានសម្រាប់ស្មើគ្នាបាទហើយអានេះ ទៅដែរឲ្យវាបុកលឿនយើងទម្លាក់មកស្ទេបក្រោមមកវាបុកងាប់មកសម្រាប់អាគុយខូចយូរយូរបាទបើក្រោមប្រអស់ទៅក៏វាយឺតដែរហើយយើងឡើង2ទៅវាបុកលឿនបងឃើញដែរវាបុកដល់40ជិត40បងឃើញដែរ40អំពែហើយតែអញ្ចឹងយើងស្រេបើខ្លាំងពេកយើងស្រេចុះមកណា នេះបាទយើងមួលឲ្យផុតទៅវាបុកអំពីអតិចដែរមួលមួលមកស្ដាំដៃអស់ទៅហើយបើថាយើងមួលឆ្វេងអស់វាវាបុកហ្នឹងបុកជាបាទបុកវែងវែងជាងហ្នឹងហើយដែរតែយើងប្រើទេបើថាយើងបងប្អូនយកទៅសាកមើលទៅអត់ពុយខូចខ្លាំងឬក៏ខូចធម្មតាយើងសាកមើលហើយចាំវាស់បាទចាំវាស់ទៅអាសិចវា ហ្នឹងហើយចាំវាស់ទៅរសិចវាទៅតើវាឡើងនៅឥឡូវខ្ញុំខ្ញុំបានក្លិនអាគុយមកហើយហើយចាំខ្ញុំទៅថតអាគុយឲ្យមើលបាទខ្ញុំគិតថាខ្ញុំដាក់ step ប៉ុណ្ណេះចុះបាទអូខេអំពីខ្ញុំសេរីទុំណែមើលតានេះដឹងហើយវាបុកមក25 30អំពីហ្នឹងហើយហើយបើថាយើងឲ្យវាបុកតិចតិចទៅវាឡើងតិចតិចហ្នឹងមើលអញ្ចឹង ហ្នឹងហើយបើអាគូយើងខូចខ្លាំងអំពីអាគូយើងហាងធំដែរយើងបុកខ្លាំងខ្លាំងទៅ30 40អំពីក៏បានហើយនេះកំណត់ការបុករបស់វាមិនឲ្យលើសការកំណត់ណាហើយតែយើងស្រេអស់ដៃអញ្ចឹងទៅវាបុកទៅវាវាយល់វាយល់ទៅទៅខ្លាំងហ្នឹងហើយយើងកំណត់កំណត់អំពីគឺកំណត់មិនឲ្យលើសអាហ្នឹងបាទអាស្តេតនេះបុកលឿនបុកយឺតមួយទៅលើប្រអស់យកបុកយឺតយឺតគេដែរវាត្រាំទៅទៅបានទម្លាក់វិញ ហើយយើងមួលយើងមួលរងបងហ្នឹងហើយតែខ្ញុំគិតថាប៉ុណ្ណេះល្អអូខេមើលគួយមួយផ្លែតសិនអង្គខ្ញុំបិទវីដេអូមកមកមកផ្លែតចាំមកមើលសារថ្មីឃើញថាអគុយពុះបងឃើញដែរអគុយពុះហើយទុំនេះក៏ពុះដែរ នេះក៏ចាប់ដើមពុះដែរបងប្អូនមើលអត់សូវច្បាស់ហ្នឹងហើយមកហើយអាហ្នឹងមកថាយើងប្រញាប់យើងបើយើងបុកអំពែខ្លាំងខ្លាំងក៏បានដែរបងបាទគួរយើងខូចយូរយូរដែរគួរហ្នឹងហ្នឹងហើយឥឡូវបុក20ជាអំពែ យកបូក20ជាងពេលហើយអញ្ចឹងខ្ញុំបន្ថែមមកនេះទៀតទៅបាទបុកខ្សែជាងអីហ្នឹងដែរខ្ញុំគួយដែរហើយតែអញ្ចឹងវាញាប់ពេកអញ្ចឹងខ្ញុំយ៉ាក់ហើយរវល់តិចទៅអូខេបាទបងប្អូនបងប្អូនណាខ្ញុំបិទវីដេអូមួយផ្លែសិនបងប្អូនហ្នឹងហើយចាំយើងមកមើលសារថ្មីហ្នឹងហើយផ្លេចបច្ចៈបងប្អូនផ្លេច តិចបញ្ជាក់បន្តិចហ្នឹងហើយអាខ្ញុំបញ្ជាក់អាម្ដងទៀតបាទឧបករណ៍មូលទាំងអស់នេះគឺវូលីនទាំងអស់នេះបាទមួយនេះបាទអាមួយមួយលើឆ្វេងដៃនេះយើងមូលទៅហើយយើងសង្កេតជុលគឺការវះលឿនវះបាទវាបុកលឿនបុកយឺតហ្នឹងបងណាហ្នឹងហើយហើយអាកដាលមួយនេះហ្នឹងហើយបងចាំសង្កេតមើលអាកដាលមួយនេះយើងមូលអញ្ចឹងទៅវាយើងមូលកាន់តែ ខ្លាំងអញ្ចឹងទៅឬថាយើងមួលបើកពេញអញ្ចឹងទៅខ្ញុំមួលអានេះសិនណាបាត់មើលយល់ខ្ញុំបើកអានេះសិនបើកអានេះគេតម្លើងអំពីការបុកបាទតម្លើងការបុកអំពីទៅអាគុយបងប្អូនតែមួយនេះឥឡូវឥឡូវខ្ញុំនៅបិទឥឡូវខ្ញុំបើកណាបាទខ្ញុំបើកតំណេះបាទតម្លើងអំពីតម្លើងអំពីវាបុកទៅវាបុកទៅ40 50 50អំពីហ្នឹងបងប្អូនបុកទៅ30 40 40 50 50ពាទៅ60ពាវាបុកទៅម្ដងម្ដងតែពេលវាបុករួចវាផ្ដាច់បាទវាផ្ដាច់00ហ្មង ហើយតែខ្ញុំស្រីនេះឡើងចាំមើលបងប្អូនចាំមើលខ្ញុំស្រីឡើងអាស្រីឡើងទៅវាបញ្ចូលបាទអំពែវាទៅវាទៅរហូតហ្នឹងប្រហែលជា20អំពែនៅនៅតែស្រេចទៅយើងស្រីនេះបន្ថែម វាចូលទៅរហូតហ្នឹង20%បាទ20% 20អំពែហើយបកបន្ថែម20អំពែទៀតវា40អំពែបាទហើយយើងបធួរនេះអស់វាវាបុករួចវាដកថយមកដល់0ហ្មងគេដែរហ្នឹងហើយបើយើងតម្លើងទៅចង់ឲ្យវាវាហូរអំពែហូរទៅប្រហែលអំពែហូរទៅបដាហើយអាបុកហ្នឹងបុកបន្ថែមទៀតបាទយើងបើកអានេះមកហ្នឹងហើយហើយដល់អាមួយនេះ បាទអាមួយធំនេះគឺបើយើងសេរីទៅឃើញទេយើងសេរីចុះមកវាអត់មានបុកប៉ុន្មានទេបាទវាហូរទៅហ្មងអំពីវាទៅរហូតដូចរៀបធៀបដូចជាសាអាគុយណាហ្នឹងហើយបើយើងបើកឲ្យវាបុកមកហ្នឹងហើយយើងបើកតាមយើងចូលចិត្តទៅហ្នឹងបុកលឿនបុកយឺតដល់មិនមកឃើញទេឃើញទេឲ្យវាលឿនពេលថាបុកយូរជាងសម្រាអីអញ្ចឹងណា នឹងហើយអានេះហ្នឹងហើយហើយមួយនេះដូចប្រាប់មិញហ្នឹងបើបើឲ្យឲ្យខ្លាំងមកបើឲ្យខ្លាំងមកគឺវាបញ្ចូលអាគុយបដាហើយវាបុកបដាហើយបើយើងទម្លាក់ឲ្យអស់មកវាបុកតាមយ៉ាងទេណានេះធ្លាក់មក00ហើយអញ្ចឹងខ្ញុំចង់ឲ្យវាបញ្ចូលអាគុយដែរបញ្ចូលភ្លើងដែរបុកដែរពាក់កដាលទៅបើអានេះអំពីអាការសាកលឿនបាទបុកលឿន អំពីបន្ថែមបន្ថែមអំពីបន្ថែមកម្លាំងដើម្បីឲ្យទៅថាអាគុយយើងវាចាស់អញ្ចឹងទៅយើងបន្ថែមកម្លាំងអានេះឲ្យវាខ្លាំងទៅបាទតម្លើងអំពីបាទនិយាយខ្លីៗពេលដែរតែពេលយើងតម្លើងទៅវាបុកទៅដល់60 80អំពីបាទហើយតែអញ្ចឹងយើងបាច់បុកខ្លាំងអញ្ចឹងពេកទេបាទទុំ60បានហើយបាទចង់យឺតចង់លឿនកាច់អានេះមកបាទពឺតបាទសម្រាប់ពឺត សម្រាប់តែវាបញ្ចូលវានៅតែបញ្ចូលជិត22000ដែរហើយតែអញ្ចឹងមិនឲ្យវាបញ្ចូលទេយើងក៏សេរីនេះទម្លាក់មកឃើញដែរវាផ្ដាច់100%មកអានេះបុកតាមយ៉ាងទេហើយបុកផងបញ្ចូលផងយើងសេរីនេះឡើងមកពេលវាធ្លាក់ទៅយើងឃើញនៅសល់ប្រហែលពេលយើងដឹងវានៅបញ្ចូលដែរហ្នឹងហើយហើយតែអញ្ចឹងខ្ញុំអគុយខូចយូរអញ្ចឹងខ្ញុំគិតថាខ្ញុំបុក បាទបុកប៉ុណ្ណេះចុះហើយនេះសេរីអំពីការបុកវាយើងចង់ឲ្យបុកប៉ុន្មានអំពីយើងសម្រេចសេរីឡើងទៅហ្នឹងហើយណាសេរីចុះមកបុកបន្តិចបន្តិចហ្នឹងញាក់ញាក់បន្តិចបន្តិចឲ្យសេរីឡើងទៅហ្នឹងហើយបុកទៅ60អំពី ខេបាទហើយមានបងប្អូនបាទបងប្អូនជាងយើងខ្លះដែរចង់ដឹងថាយើងមានវិធីវាស់វាអត់បាទបងមានវិធីវាស់វាអត់ថាហេតុម៉េចបានគេហៅថាម៉ាស៊ីនជួសជុលអាគុយឬមួយក៏ម៉ាស៊ីនសាអាគុយបាទណែហើយខ្ញុំប្រាប់វិធីវាស់មួយហ្នឹងហើយឥឡូវបាទឧបករណ៍ពីរនេះអាមួយនេះវាស់អំពែ AC បាទមួយនេះវាស់អំពែរ DC ណាហើយបើថាម៉ាស៊ីនម៉ាស៊ីនសាកអាគុយយើងទូទៅនេះយើងដឹងហើយអាគុយយើងជាប្រភេទ DC ហ្នឹងហើយតែយើងយកឧបករណ៍វាស់ AC វាអត់ធ្វើការទេតោះយើងយកឧបករណ៍វាស់ DC បានវាធ្វើការឥឡូវខ្ញុំបិទហើយបើសាថ្មីដល់វាស់អីមើលឥឡូវខ្ញុំវាស់ ខ្ញុំវាស់ឧបករណ៍វាស់ DC សិនចុះបាទឥឡូវ30 40 ampere ហ្នឹងហើយពូវាលោតចុះលោតឡើងហ្នឹងហើយវានៅបុកដែរហ្នឹងហើយអានេះយើងដឹងតែវាស់បានហើយពូឲ្យវាស់ DC ហ្នឹងហ្នឹងហើយពុកខ្សែនេះប្រភេទខ្សែចូលអគុយនេះមក DC ហើយបើមិនសិនចូលអគុយណាហ្នឹងហើយបើតូបញ្ចូលអគុយដោយត្រង់យើងយកឧបករណ៍វាស់ AC នេះវាស់អត់ឡើងទេឥឡូវខ្ញុំសាកវាស់មើលឃើញដែរ7 8 ampere ពេលវាបុកមក7 8 ampere មិញណាអញ្ចឹងមានន័យថា DC សាអគុយផង AC លាយទៅផង ហើយវាលាយទៅដើម្បីអីវាលាយច្រើនណាលាយតិចតិចទេវាលាយដើម្បីទៅរំលាយបាទអាសិចដែលថាចាប់ជាប់នឹងផ្លាកអាគុយនឹងឯងបាទនេះគេហៅថាម៉ាស៊ីនជួសជុលអាគុយហើយបើថាម៉ាស៊ីនគាត់ថាសាកអាគុយទូទៅហ្នឹងយើងទៅសាកបានទៅជួសជុលបានដូចគ្នាតែវាអត់100%ទេអាហ្នឹងអាម៉ាស៊ីនយើងសាកអាគុយទូទៅហ្នឹងវាទៅតែភ្លេងអត់តែភ្លេងតែភ្លើងបាទ ភ្លើង DC មកមុខទេតែអញ្ចឹងយើងយើងត្រូវបាញ់បាញ់អំពែឲ្យខ្លាំងឲ្យវាពុះឲ្យខ្លាំងមែនតើបានវារំលាយជាតិអាស៊ីតមកបានខ្លះតែវារំលាយអត់បានច្រើនដូចប្រភេទទូជួសជុលតែម្ដងណាបាទអូខេឥឡូវមកមើលអានេះសិនកំពុងពុះបាទកំពុងពុះសាហាវហើយតែមួយណាមើលទៅពុះបាទកំពុងពុះហើយ ពន្ធខូចយូរយូរនេះយើងចោល4 5ម៉ោងអីណាពន្ធខូចហើយអូខេឥឡូវយើងចាំមកមើលសារថ្មីបងប្អូនមើលសារថ្មីខ្ញុំទុកចោលប្រហែលជាមើលនេះកាឥឡូវម៉ោង3:10នាទីបាទឥឡូវខ្ញុំទុកចោលមួយម៉ោងចុះចាំមកមើលសារថ្មីហើយមកវាស់ CCA ជាមួយគ្នាសារថ្មីមកវាស់ទឹកអាស៊ីតសារថ្មី តើវាឡើងអត់អាគុយមួយនេះអាគុយនេះខូចខូចមែនទែនហើយផ្លាកបាត់បែកទៀតបងប្អូនអូខេអូខេអូខេបងប្អូនអូខេហ្នឹងហើយខ្ញុំបានអឺបានកត្រាក់វាមកបាទកត្រាក់វាមកបុកវាមកអស់រយៈពេលបាទមួយម៉ោងពេញហ្នឹងហើយហ្នឹងហើយគឺនៅស្ទេតដដែលតែខ្ញុំបន្ថែមអំពីហ្នឹងហើយនេះនេះការបាទខ្ញុំចាប់ដើមដែលឲ្យមើលហ្នឹង តាំងពីម៉ោង3ដល់នាទីឥឡូវម៉ោង4ដល់នាទីគឺ1ម៉ោងពេញនឹងចង់និយាយថាអាគុយអាយុ3 4 3 4ឆ្នាំបាទហើយយើងមកធ្វើឲ្យវាឡើងវិញនេះប្រើបានវិញនេះវាមិនមែនជាការងាយទេហើយអាគុយនេះដូចខ្ញុំបញ្ជាក់ភាសាមុនហ្នឹងអាគុយនេះវាផ្លាស់អីវាបានបាក់បែកលើពុកអស់ហើយអញ្ចឹងអានេះខ្ញុំយកមកធ្វើជាតួយ៉ាងឲ្យមើលហ្នឹងហើយដែលថាខ្ញុំយកទឹក ហ្នឹងហើយអាទឹកទយោខ្ញុំទៅបើកនៅខាងក្រោយមិញនោះហ្នឹងហើយខ្ញុំដាក់មកដបដបមកដែរខ្ញុំមកសាកវាស់ឲ្យមើលថាទឹកហ្នឹងហើយនឹងទឹកនៅក្នុងអាគុយវាបានរំលាយមកជាជាជាទឹកអាសិចបានប្រមាណភាគរយហើយបាទឥឡូវយើងមកតេស្តជាមួយគ្នាហ្នឹងហើយបងប្អូនអូខេឥឡូវខ្ញុំសុំមកបង្ហាញថាអាទឹកដែលខ្ញុំចាក់ទៅក្នុងអាគុយហ្នឹងតែជាទូទៅបើបាទបងជាងយើង មិនបាច់ទៅយកទឹកបាទទឹកទៅយកទឹកអីដូចខ្ញុំចាក់ទេហ្នឹងណាហ្នឹងហើយវាអត់ទៅស្អាតទេទឹកហ្នឹងបើថាអន់បំផុតទុំទឹកសុទ្ធយើងហូបហ្នឹងណាបងប្អូនទឹកសុទ្ធយើងដែលយើងហូបហ្នឹងយើងចាក់វាបានតែអានេះខ្ញុំចង់ដឹងថាចង់បង្ហាញបងប្អូនឋានៈទឹកទយោខ្ញុំយកមកចាក់ក្នុងអគុយក៏វាកើតជាទឹកអាសិចដែរអញ្ចឹងមានន័យថាទឹកអាសិចវាអត់មានមកពីខាងណាទេគឺវាចេញពីផ្លាកអគុយដែលថាអាសិចហ្នឹង ទឹកអាសិចហ្នឹងវាចាប់នៅផ្លាកអាគុយវាកើតជាកម្រក្រាស់តែពេលយើងដាក់ជាមួយម៉ាស៊ីននេះទៅយើងចាប់ម៉ាស៊ីនរំលាយគេហៅរំលាយទឹកអាសិចហ្នឹងវារំលាយចេញមកវិញកើតជាទឹកអាសិចនៅក្នុងទឹកទយោដែលខ្ញុំចាក់ទៅហ្នឹងបាទអូខេឥឡូវខ្ញុំមកតេស្តវាស់អាទឹកដែលថាខ្ញុំចាក់ពីដំបូងហ្នឹងឲ្យមើលហ្នឹងហើយយើងមកតេស្តមើលទាំងអស់គ្នា បាទវាលិចបាទលិចអស់ហើយតែប្រອດអត់ទន់ដែរទេហ្នឹងបងអូនវាលិចអស់ហើយអញ្ចឹងមានន័យថាទឹកហ្នឹងទឹកមិនមែនទឹកអសិចបាទទឹកទយោហ្នឹងឯងហ្នឹងអូខេខ្ញុំបាញ់ចោះវិញចោះហ្នឹងហើយហើយយើងមកវាស់ទ្រុសទ្រុសហ្នឹងហើយវាស់ទ្រុសទ្រុសហ្នឹងហើយក្រោយពីខ្ញុំបាន បានកត្រាក់វាបានបុកអំពីវាជួសជុលវានិយាយខ្លីៗហ្នឹងហើយឥឡូវយើងមកវាស់ទឹកនៅក្នុងអគុយហើយខ្ញុំធ្វើតទៀតអត់បានព្រោះមេចុងភ្លៀងហ្នឹងហើយតែគាត់យើងដឹងថាវាផ្លាស់ប្ដូរមិនហ្នឹងហើយចាកណ្ដាបងប្អូនសង្កេតប្រອດណាបាទទឹកតែមួយបងប្អូនហ្នឹងខ្ញុំមើលទូរស័ព្ទវាអត់ចាប់ អូខេទឹកតែមួយតែឥឡូវមិនដាច់មកបាទក្រហមមិនដាច់មកខ្លះហើយទឹកដូចគ្នាទេទឹកទៅយោតែមួយទេអញ្ចឹងមានន័យថាអាគុយហ្នឹងវាវាបានវាបានរំលាយជាតិកម្រជាតិទឹកអាសិចឡើងមកហើយហើយដែរប្រើពេលវេលាតែ1ម៉ោងទេហើយអាគុយហ្នឹងអាយុ4ឆ្នាំជាងហើយខ្ញុំរើសមកទុកទៅលក់អេតចាយទេថាវាជួសជុលវាអត់ អត់អត់បានទៅមកតែនេះខ្ញុំចង់មកបង្ហាញឲ្យបងប្អូនមើលទៅប៉ុណ្ណឹងឥឡូវសាកបន្ទប់មួយទៀតបាទមានក្លិនបាទមានក្លិនទៅសិចចាលមកបាទឈួលច្រមុះឥឡូវខ្ញុំសាកបន្ទប់នេះទៀតឃើញដែរបងប្អូនមានន័យថាវាឡើងមកបានច្រើនហ្នឹងហើយវាឡើងមកបានច្រើនហើយរត់មិនដែរហើយ ចឹងចុះបើយើងបើក្នុង1ម៉ោងយើងបានប៉ុណ្ណឹងយើងដាក់3ម៉ោងអីទៅហើយនេះចំពោះអគុយខូចខ្លាំងខ្លាំងបងប្អូនបាទចង់មកតេស្តសិនឲ្យមើលហ្នឹងហើយគឺមិនសិនហ្នឹងវាជួសជុលបានបានមែនអើតែបន្ទប់នេះមួយទៀតបាទសម្បត្តិវាឲ្យនេះតិចឲ្យបូមទឹកមកបានច្រើន Thank you. បាទនេះបានយ៉ាងច្រើនឃើញទេមើលអត់សូវឃើញខ្ញុំបលេងដៃអត់បានណាហ្នឹងហើយតែយើងដឹងថាក្រហមដែរហើយវាខុសពីទឹកទឹកដែលខ្ញុំខ្ញុំដាក់វីដេអូមកដូចគ្នាហ្នឹងហ្នឹងហើយអូខេឥឡូវមកមើលបាទម៉ាស៊ីនកំពុងដំណើរការ1ម៉ោង1ម៉ោងត្រឹមទប់នេះមួយទៀតមើល ឡើងអត់ស្មើគ្នាបងប្អូនមិនបាច់ប្លែកទេអញ្ចឹងមានន័យថាអាគុយនឹងក្នុងបន្ទប់នីមួយនីមួយហ្នឹងវាវាខូចបាទអត់ដូចគ្នាបាទខ្ញុំជាបាច់ចុះវិញវីដេអូនេះហងវែងតិចបងប្អូនតែខ្ញុំចង់បញ្ជាក់បងអូនហ្នឹងហើយបងបងដែលថាកំងទៅហ្នឹងបាទបន្ទប់នេះបាទអាជ្រុងវាប្រអស់ អូបាទបន្ទប់នេះយ៉ាប់ជាងគេហ្នឹងហើយបន្ទប់នេះខូចខូចត្មងតែវាក្រាន់បាទវាក្រាន់ដែរវាក៏បានលាយមកខ្លះខ្លះដែរដែលថាខ្លះវាបាក់បែកកាលខ្ញុំធ្វើវីដេអូសាមុនហ្នឹងបងហ្នឹងហើយតែវាក៏ងើបដែរវាងើបតិចជាងបន្ទប់ផ្សេងផ្សេងហ្នឹងហើយអូខេហ្នឹងហើយខ្ញុំធ្វើឲ្យឃើញតលតលហ្មងបងប្អូន thì hơi uh, bỏ nên sạt mấy đắng ấy trực mình từ xây chứ lịch o lên hả bọn lịch o hả vâng. អូខេខ្ញុំបិទវីដេអូមួយផ្លែសិនបងប្អូនចាំបន្តិចទៀតបាទហ្នឹងហើយចាប់ដើមសារថ្មីបងប្អូនមិញមានភ្ញៀវមកបាទមានភ្ញៀវមកមួយផ្លែប្រហែលជា ពី3នាទីហ្នឹងហើយឥឡូវខ្ញុំអត់ទាន់បានថតខាងក្នុងអាគុយឲ្យមើលឥឡូវខ្ញុំប្រើពេលចោះមើលក៏រៀងងឹតឲ្យដែរណា វាងឹតហើយណាម៉ោង4ជាងហើយចូលខ្ញុំចុចឲ្យវានេះទៅ នេះបងប្អូនហើយពេលវាពុះមកបងប្អូនពុះមកពណ៌ពណ៌ពណ៌ក្រហមពណ៌ច្រាស់ហ្មងបងប្អូនអូយឈួលបាទពុះមកពណ៌ច្រាស់ហ្មងពុះវាលាយកម្រទៅក៏សិចទៅចាប់ជាមួយផ្លាកហ្នឹងណាបាទតែបន្ទប់នេះអត់ទៅពុះខ្លាំងប៉ុន្មាននេះអ្នកបន្ទប់នេះគេថាខូចខ្លាំងហើយណាបាទតែពុះនេះពុះបាទកំពុងលាយហ្នឹងហើយហ្នឹងហើយ ខេឥឡូវមកវាស់បាទវាស់ CCA មើលហ្នឹងហើយខ្ញុំបាត់សិនកុំឲ្យវាស់ទៅវាយើងវាស់អត់ដឹងព្រមសិនវាធ្វើការអូខេបាត់ហើយបាន102អានេះអឺខ្ញុំដោះ បាទខ្ញុំដោះទឹកកាប់បាទទឹកកាប់សិនហ្នឹងហើយអូអត់មានទូរស័ព្ទទៀតក្នុងផ្ទះទូរស័ព្ទចូលទៀតការងារច្រើនណាស់បាទអស់ចាបងប្អូនអើយអូខេបាទខ្ញុំប្រញាប់ត្រួសត្រួសបន្តិចអានេះវាមានប្រភេទរើសអាគុយច្រើនយ៉ាងតែខ្ញុំអត់សូវយល់ខាងអាអាម៉ាស៊ីន CCA មួយនេះហ្នឹងហើយ តែបងប្អូនយើងគេគេគេដឹងហ្នឹងហើយបងប្អូនយើងគេគេគេចេះប្រើតែខ្ញុំដឹងតែមួយយ៉ាងຕ້ອງថាតែនេះគេប្រាប់ថាជែលហើយក្រោយពីហ្នឹងមិនដឹងអាគួយអីខ្លះទេឥឡូវខ្ញុំគិតថាខ្ញុំរើសអឺខាងលើចុះខាងលើឬខាងក្រោមខាងក្រោមគេសេថាស្អីទេ EFB យកក្រោមថាមកចុះហើយចុច Enter បាទស្ទេបទី1ស្ទេបទី2ទី3បាទកំពុងស្កេនអានេះអូមរបស់វាអាហ្នឹងហើយអូមរបស់វាបាទហើយនេះគុណភាពបាទគុណភាពហ្នឹងគេមើលមិនដែរណាខ្ញុំអត់ទៅអត់ទៅស្ទាត់ប៉ុន្មានតែគ្រឿងមួយនេះហ្នឹងហើយខ្ញុំគិតថាណាបងប្អូនជាងទៅសិក្សាបាទគាត់ស្គាល់ហើយឥឡូវចុចចោះមក វល់បាទឥឡូវបាន50%ហើយហ្នឹងហើយគុណភាពវាហើយខាងក្រោម39ដំបូងខ្ញុំប្រាប់ថា30ថាមានអសអសអាហ្នឹងខ្ញុំគិតថាអំពែឬក៏ CCA បើថា CCA គេប្រាប់ថា CCA ចាហ្នឹងហើយតែទោះបីយ៉ាងណាក៏វាផ្លាស់ប្ដូរជាងពីដំបូងដែរហ្នឹងហើយវាមានតួលេខបើដូចដូចដូចជាវាឡើងមកបាទវាឡើងមកតែ ហ្នឹងហើយជាងយកហ្នឹងហើយបងប្អូនយកទៅសិក្សាទៅហ្នឹងហើយខ្ញុំអត់ទៅស្ទាត់ដែរម៉ាស៊ីនមួយនេះហ្នឹងហើយអឺបាទខ្ញុំបាត់សិន reset វាទៅបាទគេខ្ញុំដោះទឹកកាប់បាទបាទអរគុណបងប្អូនអរគុណខ្ញុំគិតថាខ្ញុំបញ្ចប់វីដេអូតែត្រឹមនេះសិន ហ្នឹងហើយខ្ញុំបញ្ចប់វីដេអូត្រឹមនេះសិនពេលវេលាវាល្ងាចណាស់ទៅហើយហើយម្យ៉ាងទៀតខ្ញុំក៏បញ្ញត្តិវិកចប់បាទផ្ញើទៅឲ្យតេជនដែលគាត់កំងមកហ្នឹងហ្នឹងអានេះគាត់ខ្ញុំគាត់នៅមកទេសថាវាប្រើបានវាជួសជុលបានមែនបាទហើយបើតិជនឬបងប្អូនដែលថាកំងទៅហ្នឹងបើថាមានការងឿងឆ្ងល់ខ្លាំងណាអាចសួរខ្ញុំមកបន្ថែមបាទសួរបានយើងសិក្សាទៅជាមួយគ្នាម៉ាស៊ីនប្រភេទនេះខ្ញុំទុំឃើញដែរបាទវាមាន បាទមានសភៅណែនាំការមើលតែវាជាភាសាថៃបងប្អូនណានៅចំពោះខ្ញុំខ្ញុំអានបាទខ្ញុំអានខ្ញុំអានកើតខ្លះអ្នកដូចវល់អីអ្នកវិធីបាទនេះទី1បាទសេរីវល់ហើយនឹងហើយនឹងអំពែបាទសេរីវល់អំពែហើយទី2ផាន់ឆាគឺគឺគឺគឺគឺថាការដែលថាយើងចាយអំពែមកហ្នឹងហើយបាទទ្រុសទ្រុងបងណា4ស្លាប់ហ្នឹងហើយ4ស្លាប់បាទសូមអរគុណបងសូមអរគុណវីដេអូនេះហង្វែងពេកហើយ